ស្ដីនេះគឺជាវគ្គទី4នៃសិក្ខាសាលារបស់យើង ហើយគឺលើកនេះផងដែរគឺយើងនិយាយអំពី ការបង្កើតវិញ្ញាសាស្ដាប់អញ្ចឹងយើងតពីថ្ងៃមុនពីវគ្គទី3របស់យើងណាអញ្ចឹងពួកយើងមកស្វែងយល់អំពីអឺការបង្កើតវីដេអូដោយប្រើឯកសារសម្លេងហ្វាល់សម្លេងរបស់យើងឬក៏អឺ រូបថតឬក៏ជារូបភាពអញ្ចឹងអញ្ចឹងជាដំបូងឡើយគឺយើងត្រូវ download នៅរូបថតឬក៏រូបភាពនៅទុកនៅក្នុងកុំព្យូទ័រយើងសិនហើយបន្តមកទៀតយើង download នៅ file សលេងរបស់យើងដូចគ្នាដែរអញ្ចឹងបន្ទាប់ពីយើង download រូបភាពហើយនឹងសលេងរួចហើយយើងចូលមកក្នុង website នេះ ហើយតាមអាទិត្យយើង log in ចូលទៅតាម Google Google របស់យើង account Google យើងណាហើយពេលយើងចុចទៅហើយយើងឃើញ account Google យើងហើយយើងចុចនៅកន្លែង account Google យើងហ្នឹងទៅអញ្ចឹងអឺយើងឃើញផ្ទាំងចេះហើយនៅពេលដែលយើងចុចអឺ access រួចរាល់អស់ហើយយើងចុចនៅកន្លែងភ្ជាប់តាកន្លែងហ្នឹងទៅ អញ្ចឹងយើងមិនឃើញដូចនៅក្នុងអេក្រង់ដែលបានបង្ហាញអញ្ចឹងហើយបន្តមកទៀតយើងចុចកន្លែង upload file អញ្ចឹងអឺយើងនឹងឃើញយើងយកទីចូលទៅកន្លែងដែលមានដាក់នៅរូបភាពហ្នឹងសលេងដែលយើងបាន download ទុកហើយណាអញ្ចឹងនៅក្នុងនេះខ្ញុំដាក់ជា elastic មិនសិនជារូបភាពសិនហើយតោះមកខ្ញុំអឺចុចកន្លែង បាយគឺទៅហើយអឺកន្លែងនេះយើងនឹងឃើញមានគេដាក់ថាយើងបានអាប់ឡូតរូបភាពហើយឯងអញ្ចឹងបន្តមកទៀតយើងអាប់ឡូតសលេងម្ដងយើងចុចកន្លែងតារាហ្នឹងយើងចូលទៅកន្លែងដែលយើងដាក់សលេងហ្នឹងទៅហើយចុចយកសលេង file សលេងហ្នឹងហើយបន្តមកទៀតយើងបាន ចឹងថ្ងៃនេះយើង upload នៅរូបភាពហើយនឹង file សលេងយើងហើយអញ្ចឹងយើងចាប់ផ្ដើមចុចកន្លែងនេះទៅ ដើម្បី create video របស់យើងយើងធ្វើ video ហ្នឹងចឹងអញ្ចឹងអឺនៅពេលដែលយើងចុចហើយទៅយើងនឹងឃើញមាននៅកន្លែងនេះមាន link របស់វីដេអូដែលយើងមកធ្វើហើយហ្នឹងអញ្ចឹងនៅពេលដែលយើង access ចូលក្នុងវីដេអូហ្នឹង វានឹងឃើញណាត់វាអាប់ឡូតចូលទៅក្នុង YouTube ហើយនៅពេលដែលយើងចង់បង្កើតវីដេអូបន្ថែមទៀតយើងអាចចុចទៅកន្លែង create another នោះទៅយើងអាចបង្កើតវីដេអូផ្សេងបានណាអញ្ចឹងបន្តមកទៀតយើងចូលទៅដល់ ការដាក់បញ្ចូលតំណ link របស់វីដេអូ YouTube ហ្នឹងចូលទៅក្នុងវិញ្ញាសាម្ដងចឹងយើងឃើញយើងនៅក្នុងអេក្រង់នេះចឹងដោយសារយើងទៅក្នុងជាមួយនឹង session មួយទៀតថ្មីទៀតហើយទៅទៅនឹងចូលកាយនៅមុនដែរអញ្ចឹងអឺយើងចុចនៅកន្លែងលេខ1ហ្នឹងទៅហើយអឺ យើងដាក់កន្លែង យើងមើលកន្លែង URL code ហ្នឹងយើងដាក់អា link ដែលយើងបាន copy ពីកន្លែងយើង create video មិញហ្នឹងហើយហ្នឹងយើងដាក់ចូលក្នុងហ្នឹងហើយយើងឃើញដូចក្នុងរូបនេះអញ្ចឹងហើយយើងចុចកន្លែង center គឺកន្លែងលេខ4ណាអញ្ចឹងកន្លែងនេះអឺយើងបាន ដាក់វីដេអូចូលហើយហើយវីដេអូហ្នឹងយើងអាចស្រីកព្រមបានតាមទំហំនៃរូបភាពដែលយើងចង់ឲ្យឃើញហើយអឺតមកទៀតយើងមើលនៅកន្លែងលេខ1នេះតកតងជាមួយនឹងរមាំងលំហាត់របស់យើងអញ្ចឹងខ្ញុំដាក់យើងដូររមាំងថ្មីទៀតហើយអញ្ចឹងខ្ញុំដាក់ដូចក្នុងឧទាហរណ៍នេះអញ្ចឹងដាក់ចូលកែតំបន់ដែរហើយនៅខាងក្រោមហ្នឹងវិញយើងដាក់សរសេរជាសមាតកម្មនៅក្នុងលំហាត់ហ្នឹង ហើយសម្រាប់លេខ2នេះវិញយើងសរសេរតទៅជាមួយនឹងបណ្ដៃរបស់យើងសំណួររបស់យើងហើយបន្តមកយើងចុចកន្លែងលេខ3នេះដើម្បីបង្កើតនៅ សំណួរតូចនៅក្នុងនឹងទៀតអញ្ចឹងយើងចុចអញ្ចឹងយើងចុចហើយយើងនឹងឃើញមានប្រអប់ដើម្បីឲ្យយើងបញ្ចូលសំណួរទៅក្នុងនឹងអញ្ចឹងហើយយើងធ្វើបង្កើតសំណួរដោយ ការពីវគ្គមុនអញ្ចឹងតើពេលយើងបង្កើតរួចអស់ហើយ យើងចុចកន្លែងលេខ4កន្លែងសញ្ញាបូកនឹងទៀតទៅយើងនឹងអាចបង្កើតសំណួរតូចបន្ថែមនៅក្នុងនោះទៀតដែរអញ្ចឹងអឺនេះយើងធ្វើដូចរាល់ដងបន្តទៀតទៅហើយយើងអាចចូលរហូតដល់ចប់សំណួររបស់យើងខ្ញុំតេតងជាមួយនឹងអឺការបង្កើតនៅវិញ្ញាសាស្ត្រស្ដាប់គឺយើងចប់ត្រឹមប៉ុណ្ណឹង